ប៉ុណ្ណឹងចាស់មុនជាបឋមខ្ញុំសូមកាប់បានគុំដល់គុណម្ចាស់គ្រប់ព្រះអង្គហើយជំរាបសួរដល់បងប្អូនជនរួមជាតិយើងទាំងអស់ទូទាំងពិភពលោកខ្មែរលើ ខ្មែរក្រមខ្មែរកណ្ដាលអឺថ្ងៃហ្នឹងខ្ញុំមានការអឺឃើញទង្វើអញ្ញាធរនឹងមេឃុំនៅខេត្តដល់បេនជ័យ ដែលនៅស្រុកតំពាំងប្រាសាទដែលគាត់តែងតែធ្វើទុកបុកម្នេញដល់បកភ្លើងទៀនអឺខ្ញុំសូមបង្ហាញនៅរូបទាំងអស់នេះ ខ្ញុំសូមឲ្យបងប្អូន ជួយចែកចាយឲ្យដល់ទូទាំងពិភពលោក ហើយក៏សូមចែកចាយទៅដល់លោកសោខេង ហើយនឹងគណៈបកប្រជាជនដែលនិយាយថាគណៈបកណាក៏ដោយសូម ឲ្យគេមានច្បាប់ មានច្បាប់ទម្លាប់ឲ្យគេមានសិទ្ធិអញ្ចឹងទឹកដីនេះមិនមែនទឹកដីរបស់បុគ្គលណាម្នាក់ទឹកដីខ្មែរជាសិទ្ធិរបស់ខ្មែរខ្មែរមានសិទ្ធិជ្រើសរើសអ្នកដឹកនាំអញ្ចឹងបើសិនជាមានមនុស្សដែលកាងដែលកាងអឺបំរើបកមិនមែនបំរើប្រជាជន យើងមិនអាចទទួលយកបានខ្ញុំសូមបង្ហាញនៅវីដេអូមួយ នេះដែលខ្ញុំបានឃើញពីព្រឹកមិញគឺថាអាក្រក់មែនទែនបងប្អូនមេឃុំនេះសុំស្ដាប់សុំស្ដាប់ចាអឺអឺជំរាបសួរពុកម៉ែបងប្អូនទាំងអស់ហ្នឹងហើយសូមឲ្យខ្ញុំសូមជំរាបសួរដល់ថ្នាក់ជាតិនិងអន្តរជាតិបានឲ្យជ្រាបច្បាស់ថា នៅ ថ្ងៃអឺទី18ខែ4ឆ្នាំ2022នេះខ្ញុំបានលើកស្លាកគណៈបក ភ្លើងទៀនចំនួន3ចាហើយនៅទី1នៅមណ្ឌលសុខភាពអឺតពាំងប្រាសាទមួយទៀតនៅអឺនៅវត្តបំរើបំរើប្រជាពលរដ្ឋយ៉ាងម៉េចនៅវត្តព្រៃកសាំងហើយមួយទៀតនៅអឺវត្តជាតិហ្នឹងឬយ៉ាងម៉េចវត្តវត្តអឺដែលមណ្ឌលសុខភាពអូក្រូចចាហើយពេលពេលដែលយើងមកដល់មានលើកឆ្លាក់ មានគាត់ជាប្រធានភូមិហ្នឹងហើយគាត់ជាប្រធានភូមិមកអមិតហ្នឹងហើយជាប្រធានមណ្ឌលគាត់បានមកមកហាមគាត់ចាដាក់បាក់ណាទេអត់បានផ្លាស់ចូលរៀនអ៊ំខ្ញុំសូមឲ្យអ៊ំបង្ហាញច្បាប់បន្តិចច្បាប់ច្បាប់ណាដែលហាមឃាត់មិនឲ្យគណៈបកលើកអឺលើកស្លាកនៅគណៈផ្លូវសាធារណៈអ៊ំអ៊ំបង្ហាញមកឲ្យខ្ញុំអាងបង្ហាញខុសតាំងទៅវិញបង នឹងខ្ញុំសូមឲ្យអ៊ំជាប្រធានភូមិហាមតិចមកថាកន្លែងណាមួយចំណុចកន្លែងណាមួយដែលអ៊ំខ្ញុំខ្ញុំហាមខំដល់គណៈបកភ្លើងទៀនខ្ញុំចង់ស្លាកនៅកន្លែងហ្នឹងនៅខេត្តដុំមានជ័យនឹងឲ្យខ្ញុំសូមមកអរិទ្ធទំនេះនេះនៅនៅខេត្តដុំមានជ័យស្រុកតាពាំងប្រាសាទទៅមិនបាន ចាបើអ៊ំមើលក៏ចង់ដឹងច្បាស់លាស់ហើយចាំមកហាមគាត់អីទេហ្នឹងហើយហើយសម្ដេចសខេងក៏គាត់បានបានមើលក្បាលពោះមើលក្បាលពោះមិនធំណាគាត់ថាមិនឲ្យមានការហាមឃាត់គម្រាមកំហែងពីអាជ្ញាធរណាមួយទៅតែនេះអឺគណៈបកភ្លើងទៀនបានមកបោះឆ្លាក់កន្លែងណាគឺមានអាជ្ញាធរមកគម្រាមកំហែងហើយមកមកហាមឃាត់កន្លែងហ្នឹងហ្នឹងហើយគឺនៅស្រុកតាពាំងប្រាសាទចានឹងខ្ញុំសូមបញ្ជាក់ប្រាប់ខ្ញុំសូមឲ្យលោកប្រធានភូមិណា បង្ហាញច្បាប់បង្ហាញច្បាប់មកខ្ញុំបង្ហាញបង្ហាញមកពួកខ្ញុំតើច្បាប់ណាដែលមិនអនុញ្ញាតឲ្យគណៈបករាល់គណៈបកដែលលើកនៅសាធារណៈហើយសុំច្បាប់រួចហើយជូនទៅអាជ្ញាធររួចហើយនោះចាហ្នឹងហើយលោកមេម៉ែអើមេឥឡូវគេលើកផាននៅរៀងបន្ទប់មិនអុយអីលោកមេលោកសុខភាពអូក្រូយតាមម៉េចយ៉ាងម៉េច ខ្ញុំដូចគ្នាដែរឲ្យលុយផុតទៅខ្ញុំមិនថាអីទេមិនដល់សុខភាពណាមិនឲ្យលុយទេព្រោះសុខភាពមកយើងគ្នាទៅយាយមិនមែនសុខភាពតាដាក់មុខសុខភាពខ្ញុំមិនបានទេដាក់ខាងខាងទៅខាងតាខ្ញុំខ្ញុំសុំជប់អអអណាដាក់ខាងហើយតា អឺមិននិយាយមកខ្ញុំសាប់ឲ្យលឺបងគ្នាអើមើលមកឥឡូវមកណាខ្ញុំសុំជួបមកមកមកឥឡូវពេលពុំមើលមើលមកមិនបានគេថាការទៅអត់ទៅអីក៏មិនព្រមណាស់អាដាក់ដាក់បីកន្លែងនោះមិនលួចទេបងមិនមែនចោលទេហ្នឹងហើយចោលមិនមែនធ្វើយ៉ាងឯងអមចោលគឺប្លន់គេមកស្រុកស្ដាច់ចាចាស្មោះមិនក៏ខ្ញុំធ្វើដែរស្មោះមិនក៏ខ្ញុំធ្វើដែរថាការងារមួយថ្ងៃចាព្រោះខ្ញុំដាក់សភាពចាអី មកលើកឆ្លាក់ថាចោលបានឥឡូវឥឡូវវាមិនដែលមានដែលលឺឯងលើកផ្លាកចោតគេថាតែចោលទៅលើកផ្លាកភ្លើងទៀនឲ្យចោតគេគេថាចោលហើយយើងមើលមេឃុំ ដែលមេឃុំក្បាលពោះប៉ុណ្ណាណីហើយខ្លួនឯងនឹងអឺគេលើកផ្លាកគេដាក់មិនបានហើយចោះខ្លួនឯងហើយចោះខ្លួនឯងគណៈបពាជាជនដែលអាកិច្ចរបស់យួន ហើយមិនមែនប្រទេសរបស់ឯងមិនមែនស្រុកទេសរបស់ឯងណាចឹងខ្ញុំសូមអំពាវនាវដល់បងប្អូនយើងទាំងអស់កុំខ្លាចហើយកុំអោយអោយអាពួកអាអានេះអាពួកនេះអានឹងហើយជាពួកពួកអាចោពួកគាត់នឹងហើយតែពួកចោមិនមែនគេអ្នកទៅលើកផ្លាកគេធ្វើម៉ោងបណ្ណាបណ្ណាម៉ោងបណ្ណាវាអត់មានទៅតល់នឹងនឹងនឹងរឿងហ្នឹងទេ នេះគឺរួរឿងគេសុខសាបងប្អូនបន្តទៅទៀតសូមឲ្យបន្តទៅទៀតខាងតាខ្ញុំសូមជប់អូអឺនៅដាក់ខាងហើយតាអាណាទៅដាក់លើបណ្ដុលសុខភាពទោះបីគេដាក់នៅខាងដីរបស់រដ្ឋដីរបស់រដ្ឋតា ចឹងខ្ញុំសូមជួបមកគុំមិនមកឡើយពេលគុំមកមើលមកមិនបានបាទគេថាការពិនិត្យគេតាំងពីម៉ោងវាមិនដែលលឺបីកន្លែងនោះមិនលួចទេបងមិនមែនចោលទេហ្នឹងហើយចោលមិនមែនធ្វើយ៉ាងនេះអមចោលគឺខ្លាំងគេមកស្រុកស្ដាច់ចាចាស្មោះបានក៏ខ្ញុំធ្វើដែរស្មោះបានក៏ខ្ញុំធ្វើដែរថាការងារមួយថ្ងៃចាព្រោះខ្ញុំដាក់សភាពចាអីមកនឹកឆ្លាក់ថាចោលបានឥឡូវវាមិនដែលមានហ្នឹងហើយក្លាហានក្លាហានមួយមួយ ទាំងអស់គ្នាមើលប្រធានយកច្បាប់ឲ្យឲ្យវាបង្ហាញច្បាប់មកថាតើសារតការងារយកតែច្បាប់ទី13ហ្នឹងធ្វើអត់ទាន់ចប់ហីហីឲ្យមកថាចោលមកថាចោលលួចលើកឆ្លាក់អេលោកអើយជួយចាំគាត់ផងសូមអីហ្នឹងឯងជួយមើលមុខគាត់ឲ្យច្បាស់ផងលោកអើយថ្នាក់ជាតិអន្តរជាតិជាពលរដ្ឋថតមុខមកថតមុខសូមថតឲ្យមុខឲ្យប្រចាំងឲ្យច្បាស់រងម៉ោងពេលវេលាទៀតថ្ងៃក្រោយហ្នឹងឯងចង់ដាក់ព្រឹក ណាគាត់ពេលវេលាសុំលើកច្បាប់ចាពេលវេលាថ្ងៃថ្ងៃទី18ហ្នឹងគឺខ្ញុំសុំសុំសុំលើកច្បាប់ថ្ងៃទី18ហ្នឹងអាបងមិនមែនម៉ោងនេះម៉ោងសម្រាកម៉ោងដេកម៉ោងគេធ្វើគ្នាអីខ្ញុំលើកឆ្លាក់អត់បានទេមិនមែនចឹងទេពួកយករំខានខាងអ៊ំទេហ្នឹងហើយអត់រំខានទេអ៊ំធ្វើការខាងហ្នឹងក៏ធ្វើទៅហ្នឹងហើយខ្ញុំអត់មានមករំខានទេអ៊ំរំខានអីខាននៅជាមួយគ្នាអីដោយសារតែមកមើលខ្ញុំលើកឆ្លាក់អីណាមកចូលរួមអីណាអីអីចុះ ហ្នឹងហើយអត់រំខានទេហ្នឹងហើយហ្នឹងហើយអីសូមឲ្យបងប្អូនមើលនេះសួនច្បាររបស់គាត់ចានេះសួនច្បាររបស់គាត់ចាហ្នឹងហើយកាន់បន្តិចហ្នឹងហើយជាមួយជាមួយអូមីគុំនេះប្រហែលជានិយាយស្ដាប់គ្នាបាទហ្នឹងហើយណាសុំហ្នឹងហើយហើយនេះសួនផ្ការបស់គាត់នេះនេះនេះផ្កាផ្កាបុផាដកម៉ៃគាត់ចា ល្អហ្នឹងហើយនេះសាសហ្នឹងហើយស្រះអភិវឌ្ឍហ្នឹងហើយជឿនលឿនហ្នឹងហើយនេះនេះសាសគាត់សម្រាប់ស្រូចផ្កាចាហ្នឹងហើយមកទាំងកាត់ដល់2ខែហ្នឹងបងមិនមែនកាត់40ឆ្នាំហើយណាបង អត់មានពេលបងរយៈពេលខ្លីចារយៈពេលខ្លីបងរយៈពេល2ខែហើយយើងរៀបចំមិនតាន់បើទៅបង្កើតអញ្ចឹងណាទុកមេគុំឬក៏ច្បាយស្រុកខ្ញុំមានលេខខ្លាចហើយអ៊ំប្រុសតែខ្ញុំចង់ស្ដាប់ប្រាប់អ៊ំសិនម៉ោង3ម៉ោង3អេខ្មែរគ្នាឯងសោះចឹងបានយុទ្ធសាស្ត្រមួយដែលគេបំបែកបាក់ខ្មែរឲ្យបែកបាក់សាមគ្គីគ្នាឲ្យបាត់បង់ប្រទេសជាតិហ្នឹងគឺគេគេប្រើអចិត្តសាស្ត្រឲ្យខ្មែរខំខ្មែរហ្នឹងណាបានល្អម៉េះ ទាន់ទេមិនទាន់បាញ់ឡើយទេចាអអខោស៊ូបាញ់ខោទៅបាញ់ខោណាបាញ់ទៅហ៎ខោច្រើនណាបាទហ្នឹងហើយបងដែរស្គាល់អីហ្នឹងហើយចាសំដីអ៊ំបានល្អណាស់អ្នកគ្រប់គ្រងដល់អាជ្ញាធរចាហ្នឹងហើយគាត់អត់ដែរខ្លាចអាការប្រហោះហ្នឹងទេហ្នឹងហើយអ្វីដែលគាត់ធ្វើសត្វតែត្រូវទាំងអស់ចាគាត់ឈ្មោះអ៊ំមិតប្រធានភូមិអូក្រូចចា នឹងភូមិអូក្រូចតើយើងណាជីកបកគោជីកហ្នឹងហើយដោយសារតែយើងសុំស្ដាប់កន្លែងរបស់ខ្ញុំឲ្យផុតពីនោះទៅឥឡូវអ៊ំប្រុសយើងនិយាយគ្នាតោះចែកបាទចាហ្នឹងហើយហ្នឹងហើយតើនិយាយអើយឃើញទេខ្ញុំសូមឲ្យបងប្អូនយើងជួយចែកចាយហើយដីខ្មែរដូចខ្មែរដូចគ្នាហើយមើលក្បាលពោះមួយឃុំ អានេះគេថាមេឃុំប្រើបាក់មេឃុំប្រើបាក់ខ្លាចបាត់បង់អំណាចឃើញគេលើកផ្លាក់ផ្លាក់កន្លែងហ្នឹងខ្លាចបាត់បង់អំណាចខ្លួនម្លោះហើយរស់រឿងគេគ្រប់វិធី នេះហើយអានឹងសូមឥឡូវនេះសូមអំពាវនាវដល់លោកសောខេង ហើយនឹងលោកនឹងលោកហ៊ុនសែនដែលបាននិយាយថាឲ្យគេបើកបាក់កុំដើរកុំកុំឲ្យអាញាត់អាញាធរនឹង កុំអោយទៅរស់រឿងគេ តែនេះគឺយើងឃើញជាក់ស្ដែងឃើញនេះឃើញជាក់ស្ដែងដែលក្មួយស្រីម្នាក់ដែលគាត់ទៅលើកផ្លាក់ហើយទៅរស់រឿងគេ សួរសឹកតែមកវាមានម៉ោងប្រមាណហើយខ្ញុំវាវាអស់សំណើចវាអស់សំណើចហើយចោះខ្មែរចោះខ្មែរឲ្យខ្មែរ ហើយគាត់នឹងជានរណាគេគាត់នឹងជាខ្មែរហើយដីរបស់ខ្មែរហើយយើងទាំងអស់គ្នាជាខ្មែរពលរដ្ឋជាខ្មែរអញ្ចឹងណាអាមនុស្សធន់អញ្ចឹងអញ្ចឹងបងប្អូនកូនចៅយើងអត់ត្រូវខ្លាចយើង អត់ត្រូវខ្លាចយកស្បាប់មកប្រើ ពួកវានេះណានិយាយអីឃើញស្អីស្អីវាទេពូនទៅថ្នាក់លើអានេះហើយគេហៅថ្នាក់លើណាសំដីផ្អែមណាស់សំដីផ្អែមណាស់ កុំធ្វើបាបគេកុំជិះជាន់គេ ដូចតាហ៊ុនសែនដែលវានិយាយថា ដីនឹងដីម៉ែអូឯងមិនក៏មិនចែកឲ្យ ប្រជាពលរដ្ឋណាប៉ុន្តែហ៊ុនសែនប្រើកូនប្រើបពពួកខ្លួនឯងទៅប្លន់ទឹកដីប្រជារាស្ត្រដល់ទៅប្រជារាស្ត្រស្រែករហោយំស្រែកឲ្យបណ្ឌិតម៉ែលោកឪពុកហ៊ុនសែនអើយម៉ែប៊ុនរនីអើយទៅជួយឃើញទេ អានឹងហើយបងប្អូនជាចំណិចឥឡូវនេះយើងឃើញជាក់ស្ដែងអ្នកអស់គ្នាហើយការពិតនេះខ្ញុំឃើញលោកសៅសៅខេងហើយនឹងហ៊ុនសែនបានប្រកាសច្បាស់ណាស់ថាកំអយប៉ះពាល់ដល់គណៈបកគេបកនយោបាយបើយើងចង់មានសេរីនិងយុត្តិធម៌យើងឈួរឈួរនៅលើគេហៅថាច្បាប់ច្បាប់ សារីយុត្តិធម៌គេមានបកប្រមាណក៏ដោយ គេលើកគេធ្វើនយោបាយរបស់គេ យើងអត់មានមានសិទ្ធិមហាមខាត់គេទេនេះនេះជាបកនេះជាកណ្ណូលទ្ធិប្រជាធិបតេយ្យហើយសេរីសេរីរបស់បកប៉ុន្តែដែលខ្លួនឯងស្រែកក្តែងក្តែងហើយណាឥឡូវមើលកូនចៅខ្លួនឯងសូមឲ្យបងប្អូនដែលចូលមើលនឹងចែកចាយទៅដល់ក្រុម មន្ត្រីដែលដូចជាក្រមសោខេងក្រមនៃលោកស្រីអ្នកស្រីម៉ែនសំអននិងរោគទាបាញ់ហើយនឹងហ៊ុនសែនដែលខ្លួនឯងនិយាយថាកំអយហាមកំអយមន្ត្រី ខ្លួនឯងនឹងទៅធ្វើទុកបុកម្នេញគេអញ្ចឹងឥឡូវនេះយើងឃើញយើងឃើញថាតើតើថាលោកសខេងក៏និយាយថា បើមានធ្វើទុកបុកម្នេញកន្លែងណាសុំអោយថតសុំអោយយួរផោះតាងតែឥឡូវនេះឃើញផោះតាងច្បាស់ហើយបង្ហាញផោះតាំងច្បាស់អញ្ចឹងក្មួយក្មួយទាំងអស់ដែលទៅលើកផ្លាកនៅកន្លែងមណ្ឌលដេញកន្លែងអឺឃុំបំបញ្ញមិញហ្នឹងសូមផោះតាំងទាំងអស់នេះយកទៅឲ្យលោកសោកខេងហើយពួកអានេះថាវាឆ្លៀតឱកាស កាលណាបើយើងបើមិនសិនតែយើងអត់ខ្លាំងយើងចាញ់វាណាគឺវាវាវាវាសន្លត់បាន គឺថាវាសន្លត់យើងរហូតខ្ញុំសូមសរសើរសូមសរសើរនេះហើយគេហៅថាសត្រីទៅតែក្លាហានក្លាហានយើងមិនថាសត្រីបុរសយើងត្រូវតែក្លាហានបើយើងមិនក្លាហានណាចាញ់ចំលុតពួក ជនអក្រិតនេះពួកជនដែលគេហៅអឺពួកនេះជាពួកគេហៅថាពួកឆ្កែបំរើបំរើបំរើយួនហើយវាប្រឹងណាវាប្រឹងហើយសួរតែប្រទេសហ្នឹងប្រទេសរបស់ខ្លួនវាមកក្រុមបកពួកវា ដែលវាបរើបកហ្នឹងមកបកវាហ្នឹងឯងប្រទេស ខ្មែរទាំងមូលណាបងប្អូនប្រទេសកម្ពុជាជាប្រទេសរបស់ជនជាតិខ្មែរទាំងមូល ជនជាតិខ្មែរគឺមានសិទ្ធិនៅក្នុងប្រទេសរបស់ខ្លួនចឹងសូមឲ្យកូនក្មួយទាំងអស់យកច្បាប់យកច្បាប់ជាធំអឺហ្នឹងហើយថ្ងៃហ្នឹងខ្ញុំខ្ញុំសូមមានខ្ញុំសូមមានតរឿងតែប៉ុណ្្នឹងឯងខ្ញុំមិនចង់លើកយកមករឿងដែលដែលយើងដឹងហើយខ្ញុំចាក់បទចម្រៀងឲ្យបំបញ្ញមិញហ្នឹង ថាវាសនាកម្ពុជាក្រោមយួនវាកំពុងតែធ្វើយ៉ាងម៉េចវាធ្វើទុកបុកម្នេញណាពីដើមមកគឺក្បាលខ្មែរដាំទឹកតែអង្វះពោះញាត់ខ្មៅយើងមិនយកអាធនមនុស្សដែលជនបរទេសដែលនៅក្បែរយើងហើយចង់លេបទឹកដីយើងមកធ្វើជាមិត្តទេមនុស្សដែលធ្វើជាមិត្តបានយើងមើលខ្ញុំឲ្យបងប្អូនមើលដែលប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ គេមានសង្គ្រាមជាមួយគ្នា ច្បាំងដណ្ដើមទឹកដីគ្នាសម្លាប់គ្នាដោយដោយចដីនៃសត្វធាតប៉ុន្តែពេលនេះ គេយល់គេយល់អំពី សិទ្ធិរបស់មនុស្សសិទ្ធិរបស់ ប្រជាពលរដ្ឋគ្រប់ប្រទេសសពថ្ងៃគេជាមិត្តដ៏ល្អហើយគេចងសម្ព័ន្ធមិត្តគ្នាគ្នាបានហេតុអី ហេតុបានជាគេចង់សម្ព័ន្ធមិត្តគ្នាបានមកពី គេ បណ្ដោះបណ្ដាលឲ្យមនុស្សចេះដឹងក្មេងចំនួនក្រោយ នេះគេមានសិលធម៌ណាអញ្ចឹងហើយបានប្រទេសគេឲ្យឈប់មានចម្បាំងឲ្យឈប់ការបាញ់គ្នាឲ្យឈប់ការឈ្លានពានទឹកដីគេនេះនេះគឺថាជាប្រទេសប្រជាធិបតេយ្យហើយយើងមើលប្រទេសរបស់យើង ដែលនៅក្រោមរបបជនកុម្មុយនីសផ្ដាច់ការ វាមកបំផ្លាញទឹកដីយើងវាចង់លេប ទឹកដីយើងដូចជាយួនដូចជាចិនដែលវាថាវារំដោះចេញពីខ្មែរក្រហម3ឆ្នាំ8ខែវារំដោះវាបានរំដោះឲ្យខ្មែររស់រានមានជីវិតសួរថាវារំដោះឲ្យខ្មែររស់រានមានជីវិតឬមួយយួនវាមកចូលឆ្លៀតយកឱកាសហ្នឹងប្លន់ទឹកដីឲ្យវាប្រើក្បាលអាហ៊ុនសែនជាក្បាលពូជអាហ៊ុនសែនបំរើពួកយួន អញ្ចឹងសូមបងប្អូនយើងត្រូវឲ្យច្បាស់កន្លែងយល់កន្លែងហ្នឹងយើងមើលឃើញកាលណាវាសម្លុតណាយើងមិនត្រូវខ្លាចណាឯងសម្លុតត្រូវលើកច្បាប់លើកច្បាប់អន្តរជាតិអញ្ចឹងថ្ងៃនេះខ្ញុំសូមអំពាវនាវដល់បងប្អូន ដែលបានចូលមើលខ្ញុំសូមចែកចាយទៅដល់អន្តរជាតិពិភពលោកទាំងអស់ហើយមើលមុខមេឃុំក្បាលពោះដោយអារិញហ៊ីងអញ្ចឹង ច្រាស់ស្អែកច្រាស់ច្រើនណាស់មេឃុំនេះវាស៊ីវាវាលួចវាស៊ីវាវាច្រំយ៉ាអាក្រក់ទៅចាស់វាច្រំវាច្រាស់វាឆ្អែតក្រុមគ្រួសារវាវាអត់ចង់វាអត់ចង់ឲ្យបណាដែលដែលមានប្រជាប្រិយនៅដែលដែលដែលឲ្យប្រជាជន ធ្វើការបោះឆ្នោតឲ្យអ្នកដឹកនាំល្អឯងវានៅក្រាញវានៅក្រាញដើម្បីវាយកអំណាចធ្វើបាបប្រជាជន ចឹងប្រជាជនខ្មែរយើងទាំងអស់គ្នាហ្នឹងយើងត្រូវតែងើបយើងមិនត្រូវឲ្យជន់អញ្ចឹងនៅធ្វើទុកបុកម្នេញយើងបន្តទៀតទេជន់នេះមិនមែនបំរើបកយើងរួមមេឃុំបំរើរះបងប្អូន មេឃុំមេស្រុកស្វាយស្រុកស្វាយខេត្តត្រូវបំរើរះមិនមែនបំរើបកនេះពួកវានេះគឺបំរើបកដោយសពសាបអញ្ចឹងសូមឲ្យពិភពលោកអន្តរជាតិសម្លឹងមើលថា តើដែលសម្ដីរបស់អឺថ្នាក់អ្នកដឹកនាំប្រជាបកប្រជាជន ដែលនិយាយថាកុំអឺបើគេបកណបកគេកុំអោយទៅធ្វើទុកបុកម្នេញកុំអោយទៅធ្វើបាបគេប៉ុន្តែខ្លួនឯងលួចចិច្ចគេពីក្រោយ ដើម្បីអោយអោយអាមីអាថោងដែលទៅក្រមអវាក់ខ្លួនហ្នឹងដើម្បីដើរធ្វើទុកបុកម្នេញគេដើរគម្រាមគេ កុំឲ្យគេលើកឆ្លាក់គណៈបកបាន នេះសយឃើញច្បាស់កលែតថា វាខ្លាចចាញ់គេបើណាវាខ្លាចចាញ់គេវាតាមធ្វើបាបគេវាតាមសម្លុតអ្នកស្រុកអ្នកភូមិអញ្ចឹងបងប្អូនយើងអ្នកស្រុកអ្នកភូមិទាំងអស់ហ្នឹងកុំខ្លាចសម្លុតរបស់ជនអក្រិតនេះ ពីព្រោះយើងវាចោតថាវាចោតថាគេគេទៅលួចដាក់ផ្លាក់លួចដាក់ផ្លាក់ទាំងថ្ងៃត្រង់ ហើយគ្នាហើយបាក់ភ្លើងទៀនទៅនឹងបង្កើតប្រមាណខែហើយខ្លួនឯងដែលមក40ផ្លាយឆ្នាំហើយនៅតែខ្លាចគេទៀតអានៅតែខ្លាចគេទៀតឃើញយើងឃើញទង្វើ អាក្រក់របស់ពុទ្ធហ្នឹងឃើញហើយខ្លាចអីខ្លួនឯងដឹកនាំ40ឆ្នាំហើយបើល្អយើងកុំខ្លាចទុកឲ្យបាក់គេធ្វើអីគេធ្វើទៅ ឲ្យតែមានបោះឆ្នោតសេរីយុត្តិធម៌ទៅបាននេះនេះបានបានបានគេហៅថាមនុស្សតែអំបញ្ញមិញអាក្បាលពោះធំមិញហ្នឹងគឺវាមិនមែនមនុស្សអានឹងជាសត្វឆ្កែសម្រាប់បំរើសំណក់សម្រាប់បំរើរបស់មេម្ចាស់សម្រាប់ស៊ីឈ្នួលម្ចាស់នេះខ្ញុំសូមជម្រាបថាបងប្អូនក្លាហាន ប្រឹងកុំខ្លាចគេសម្លាប់កុំតក់ស្លុតបើយើង ខ្លាចគេនៅសម្លាប់បន្តទៀតចឹងថ្ងៃហ្នឹងខ្ញុំមានប៉ុណ្្នឹងឯងតែខ្ញុំឃើញឃ្លីបហ្នឹងខ្ញុំសូមលើកទឹកចិត្តនៅខាងបងប្អូនកូនក្មួយនៅខាងឃុំ5គឺឃុំតពាំងប្រាសាទឃុំអំឡុងវែងឃុំដែលនៅស្រុកក្នុងខេត្ត អឺឧត្តមមានជ័យចឹងហីស្មាច់មានជ័យខាងស្មាច់មានជ័យខ្ញុំខេតទាំងអស់ហ្នឹងឧត្តមមានជ័យហើយនឹងអឺខេតមានជ័យហ្នឹងខ្ញុំវាពីរហ្នឹងខ្ញុំវាយូរហើយខ្ញុំវាច្រឡំអញ្ចឹងខ្ញុំឲ្យកូនក្មួយទាំងអស់ដែលនៅ5ឃុំដែល5ស្រុកដែល យើងខំត្រូវតែប្រឹងប្រែងហើយយើង ត្រូវតែពុះពៀហើយត្រូវតែក្លាហានហើយក្នុងនាមខ្ញុំជាខ្មែរខ្ញុំឃើញអញ្ចឹងខ្ញុំមានការឈឺចាប់ទោះបីខ្ញុំគ្រប់គ្រងគណៈបកសង្គ្រោះជាតិតែពួកជន អក្រិតនិយមនេះណាវាផ្ដាច់វាផ្ដិលវា សម្លាប់បកសង្គ្រោះជាតិអញ្ចឹងហើយយើងអត់អាចអឺទុកឲ្យពួកវាធ្វើបាប ដល់បាក់ភ្លើងទៀនបន្តទៀតទេអញ្ចឹងបងប្អូនដែល នៅក្នុងបាក់ភ្លើងទៀនយើងត្រូវតែក្លាហានហើយប្រឹងប្រឹងឡើងកូនចៅហើយខ្ញុំសូមជម្រាបថា យើងនៅក្រៅប្រទេសឃើញទង្វើអាក្រក់អញ្ចឹងណាយើងមិនអាចបិទភ្នែកមើលឃើញទង្វើអាក្រក់ដូចជាអឺទង្វើ របស់ហ៊ុនសែនហើយនិងទង្វើរបស់បកប្រជាជន ដែលសម្ដីនៅក្នុងទូរទស្សន៍សម្ដីក្នុងដេញ Facebook ខ្លួនសត្វតែអួតខ្លួនសត្វតែនិយាយថា ហាមមិនអោយពួកដេញខាងខាងអដេញពួកលួចឆ្មក់ណាលួចឆ្មក់ធ្វើបាបគេហាមមិនអោយធ្វើហើយឲ្យមានឲ្យគេបើកឲ្យគេដាក់ស្លាកឲ្យគេធ្វើតាមសារីយុត្តិធម៌ តែមើលទង្វើកូនចៅអាមីអាថោងដូចឆ្កែរបស់ខ្លួននៅតាមឃុំតាមស្រុកដើរសម្រាប់គេអញ្ចឹងឡើយផ្ញើសូមផ្ញើទៅដល់ប្រជាជនបើខ្លួនជាខ្មែរហើយបើខ្លួនអឺមានបេះដូងជាខ្មែរហើយអាណិតខ្មែរអ្នកឯងត្រូវរកយុត្តិធម៌ឲ្យខ្មែរមិនមែនទុកឲ្យខ្មែរវេទនាឲ្យដូច វាសនាដូចទៅកម្ពុជាក្រមដែរកាត់24ខេតទៅឲ្យគេមកពីស្ដាច់ឈួតភ្លីភ្លើដែលលងងភ្លើយកទឹកដីរបស់ខ្លួនឯងទៅចាញ់បោកគេហើយឡូវឥឡូវនេះយើងសល់តែទូចប៉ុណ្្នឹងហើយវាវាលេបទឹកដីយើងឆ្នាំ2022 1979ថ្ងៃ7មករា ជាថ្ងៃប្រវត្តិសាស្ត្រដែលយួនឈ្លានពានទឹកដីខ្មែរយើងសូមបងប្អូនឲ្យចាំឲ្យច្បាស់ហើយវារំលាយបកសងគ្រោះជាតិវា សម្លាប់បកសងគ្រោះជាតិឥឡូវនេះឃើញបកភ្លើងទៀនងើបវាចង់កំតិចឲ្យតែអ្នកណា ណាហ៊ានប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយវា គឺវាត្រូវតែ វាត្រូវតែបំបិតមាត់គេហើយសួរថាប្រទេសហ្នឹងតើប្រទេស របស់វាប្រទេសរបស់ខ្មែរទាំងអស់ខ្មែរជាម្ចាស់ប្រទេសអញ្ចឹងខ្មែរទាំងអស់គ្នាត្រូវតែងើបឡើងសូមអំពាវនាវខ្មែរក្នុងប្រទេស ខ្មែរក្រៅប្រទេសខ្មែរប្រាក់ក្រៅប្រទេស គឺសូមឲ្យបងប្អូន មានសន្តានចិត្តជួយ ជួយដល់បាក់ភ្លើងទៀនសូមអឺ ចិត្តមេត្តាធម៌ហើយសប្បុរសធម៌ទោះបីបងប្អូនទោះយើងនៅក្នុងប្រទេសនេះយើងមានហូបចុកឆ្អែតយើងមានបាយហូបយើងមានម្ហូបហូបឆ្អែតឆ្អល់អញ្ចឹងបើសេះសល់បន្តិចបន្តួចអិថាវិការ ដើម្បីជួយពួកគាត់ជំរុញពួកគាត់ឲ្យពួកគាត់លើកផ្លាកនិងដំណើរការនៅបោះឆ្នោត នៅថ្ងៃទី5ខែ6ខាងមុខនេះ សូមអំពាវនាវដល់បងប្អូន សប្បុរសធម៌នៅក្រៅប្រទេស សូមមេត្តាជួយជួយទាំងលើកកម្លាំងទឹកចិត្តថតិកាតិចក្តីច្រើនក្តីសូមជួយបើបងប្អូនចង់ជួយ ជួយមកដល់រូបខ្ញុំខ្ញុំនឹងខ្ញុំនឹងជូនទៅពួកគាត់ដោយតាមមនុស្សធម៌យើងជួយ លើកកម្លាំងទឹកចិត្តគាត់ជួយជំរុញគាត់ដើម្បីប្រទេសជាតិយើង បើសិនជាបងប្អូន មិនទុកចិត្តខ្ញុំទេ សូមបងប្អូនទំនាក់ទំនងមកខ្ញុំបើបងប្អូន មានថវិកាទម្លាក់ទៅជួយពួកគាត់ខ្ញុំនឹងឲ្យអឺលេខទូរស័ព្ទរបស់គាត់ឬក៏រូបរបស់គាត់ ផ្ញើផ្ទាល់ទៅគាត់ក៏បានអានឹងបើសិនជាបងប្អូនមិនមានការទុកចិត្តចំពោះរូបខ្ញុំ ខ្ញុំខ្ញុំសូមអំពាវនាវដល់បងប្អូន ជនរួមជាតិយើងទាំងអស់ដែលនៅក្រៅប្រទេស យើងឈឺចុកចាប់ឃើញគេធ្វើបាបបរិបយើងហើយគេគេដណ្ដើមយកទឹកដីរបស់យើងអញ្ចឹងពួកគាត់ដែលនៅខាងក្នុងប្រទេសគាត់ក្លាហានគាត់ហ៊ានពុះពៀគាត់ហ៊ានងើបអញ្ចឹងយើងនៅក្រៅប្រទេសយើងមានតែសូមអំពាវនាវដល់បងប្អូន សប្បុរសធម៌មេត្តាជួយ តាម រយៈខ្ញុំក៏បានឬក៏តាមរយៈបើសិនជាបងប្អូន មានចង់តាមរយៈណាឲ្យដល់គោលដៅគឺតាក់ទងមកខ្ញុំចា គឺខ្ញុំមានលេខទូរស័ព្ទខ្ញុំអឺ0អឺ6អឺ20លេខ20 95 26និង35បើបងប្អូនចង់ជួយ លើកទឹកចិត្តយថាធិការដើម្បីកម្លាំងទឹកចិត្តគេថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយហើយពួកគាត់កំពុងតែមានការខ្វះខាតអញ្ចឹងយើងពលរដ្ឋខ្មែរដែលនៅក្រៅប្រទេស ដើម្បីទឹកដីដើម្បី មាតុភូមិរបស់យើង យើងនឹងជួយជំរុញពួកគាត់ឲ្យគាត់មានទឹកចិត្តបើសិន យើងបុគ្គលធ្វើអត់មានលុយអត់មាន របស់ហូបបាយហូបអត់មានលុយចាក់សាំងក៏វាពិបាកដែរអញ្ចឹងហើយយើងខ្ញុំសូមអំពាវនាវដោយដោយបងប្អូនសប្បុរសធម៌ទាំងអស់សូមជួយចាសូមជួយដល់ពួកគាត់ផងខ្ញុំសូមអរគុណទុកជាមុនហើយក៏ទៅដល់ឆ្នាំថ្មីនេះសូមឲ្យមាន សុខភាពល្អទាំងអស់គ្នាសំណាងល្អទាំងអស់គ្នាហើយក៏សូមឲ្យពិភពលោកទាំងអស់សូមឲ្យ អឺទឹកមានសកសន្តិភាពជាពិសេសគឺប្រទេសអ៊ុយក្រែនដែលកំពុងតែរងទុក្ខដោយការជិះជាន់របស់រុស្ស៊ីនេះ ដោយប្រទេសយើងដែលមានការជិះជាន់ពីក្រុមយួនចិនកំពុងតែធ្វើបាបសូមឲ្យបងប្អូនឲ្យចូលឆ្នាំថ្មីទេវតាថ្មីនេះមកថ្មីនេះសូមអើយបានស្រុកយើងយកមនុស្សអាក្រក់ចេញ ដើម្បីទុកឲ្យយើងមានជីវិតរស់នៅយើងចង់មានជីវិតរស់នៅដូចគេដូចឯងអ្នកណាក៏ស្រឡាញ់ជីវិត ដូចគ្នាស្រឡាញ់ក្រុមគ្រួសារដូចគ្នា ហើយឃើញយើងឃើញថាមានការរងទុកវេទនាដោយប្រទេសអ៊ុយក្រែនយើង ទឹកភ្នែកយើងមិនចង់ឃើញចឹងទេ យើងចង់មានសេរីយុត្តិធម៌បោះឆ្នោតជ្រើសរើសអ្នកដឹកនាំដោយគុណធម៌និងព្រំវិហារធម៌ទាំង5គឺ យើងមានសិលធម៌ក្នុង ខ្លួនគុណធម៌ក្នុងខ្លួន ចិត្តមេត្តាធម៌ទាំងអស់ដែលយើងចង់បានចាអញ្ចឹងខ្ញុំសូមអរគុណទុកជាមុនហើយក៏សូមថ្លែងគុំជម្រាបលាចា